ប្រទះឃើញសត្វផ្សោតមួយក្បាលទម្ងន់ប្រមាណជាង100គីឡូក្រាមស្លាប់នៅក្នុងតំបន់អភិរក្សនៅស្រុកសៀមបូកខេត្តស្ទឹងត្រែង។ សត្វផ្សោតមួយក្បាលមានទម្ងន់ប្រមាណជាង100គីឡូក្រាមត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹកក្នុងទន្លេមេគង្គកាលពីវេលាម៉ោង6:30នាទីថ្ងៃទី19ខែមីនាឆ្នាំ2023នៅក្នុងតំបន់អភិរក្សស្ថិតក្នុងឃុំកោះព្រះស្រុកសៀមបូកខេត្តស្ទឹងត្រែងមន្ត្រីជំនាញជលផលខេត្តបានឲ្យដឹងថាសត្វផ្សោតមួយក្បាលបានស្លាប់នៅកន្លែងអភិរក្សសត្វផ្សោតកោះកូនសត្វ ក្នុងឃុំកោះព្រះស្រុកសៀមបូកខេត្តស្ទឹងត្រែង គឺជាសត្វផ្សោតឈ្មោលវាមានទម្ងន់160គីឡូក្រាមមានលេខសម្គាល់056និងមានប្រវែង2.38ម៉ែត្រមានអាយុប្រមាណ20ឆ្នាំមន្ត្រីជំនាញជលផលបានបញ្ជាក់ថា តាមការពិត និងវាយតម្លៃដោយមន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សត្វផ្សោតមួយក្បាលខាងលើនោះ បានស្លាប់ដោយឧបករណ៍នេសាទមងពិនិត្យឃើញ មានស្នាមរយៈនៅ ផ្នែកពោះស្នាមជាប់មងនៅគល់កន្ទុយនិងព្រុយចំហៀងនេះគឺជាសត្វផ្សោតទី1ហើយដែលបានស្លាប់ នៅក្នុង ឆ្នាំ2023នេះសត្វផ្សោតទន្លេមេគង្គគឺជារតនសម្បត្តិធម្មជាតិមានជីវិត ដែលមានប្រមាណ90បាល់រស់នៅ តាមបណ្ដោយដងទន្លេមេគង្គនៃខេត្តក្រចេះនិងខេត្តស្ទឹងត្រែងរីឯសត្វផ្សោតមានអាយុពេញវ័យអាចបន្តពូជបាន មានអាយុចាប់ពី7ឆ្នាំ ឆ្នាំហើយមានកូនក្នុងរយៈពេល2ឆ្នាំម្ដង បច្ចុប្បន្ននេះឃើញថាសត្វផ្សោតមានការគំរាមកំហែងដោយប្រើប្រាស់ឧបករណ៍នេសាទមងសន្ទូចរនងនិង ឧបករណ៍ឆក់ជាដើមគណៈដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញថាមានសត្វផ្សោតបានស្លាប់ដោយសារជាប់មងសន្ទូចរនងជាបន្តបន្ទាប់ហេតុដូច្នេះទើបរាជរដ្ឋាភិបាលចេញព្រះរាជក្រឹត្យលេខ47អណក្របកចុះថ្ងៃ ថ្ងៃទី27ខែកុម្ភៈឆ្នាំ2023ដោយកំណត់កន្លែងការពារនិងអភិរក្សសត្វផ្សោតប្រវែង120គីឡូម៉ែត្រចាប់ពីប៉ែកពៀនមិត្តភាព កម្ពុជាចិនស្ទឹងត្រែងហើយស្ពានមេគង្គរហូតដល់កោះទ្រុងក្នុងខេត្តក្រចេះដោយហាមឃាត់មិនឲ្យធ្វើនេសាទតែប្រើឧបករណ៍មងសន្ទូចរនងនិងឧបករណ៍នេសាទខុសច្បាប់ផ្សេងៗដទៃទៀត